មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែបញ្ជាក់ថាតម្លៃអគិសនី មិនអាចបញ្ចុះថ្លៃដោយប្រេងសាំងពីព្រោះដើម្បីធានានិរន្តរភាពជូនប្រជាពលរដ្ឋការធ្លាក់ចុះតម្លៃប្រេងសាំងនៅកម្ពុជាមិនអាចធ្វើឲ្យអគិសនីធ្លាក់ចុះដែរនោះទេ ពីព្រោះការផលិតអគិសនីកម្ពុជា ប្រើប្រាស់ប្រេងអស់តែ5%ប៉ុណ្ណោះនេះបើតាមការថ្លែង ប្រាប់របស់មន្ត្រីជាន់ខ្ពស់ក្រសួងរាយនិងធម្មពលនៅព្រឹកថ្ងៃទី21ខែមេសានេះក្នុងសន្និសិទសារព័ត៌មានស្ដីពីវិវត្តភាពនិងទិសដៅការងារបន្តរបស់ក្រសួងរាយនិងធម្មពល ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅទីស្តីការគណៈរដ្ឋមន្ត្រីនាយកនៃអគ្គនាយក នធម្មពលលោក Victor Sona បានពន្យល់ថា ការផ្គត់ផ្គង់ធម្មពលនៅពេលបច្ចុប្បន្ននេះ បើគិតជាសមាសមាមាត្របានមកពីប្រេងដែលនាំដែលចូលរួមការផលិតតែ5%ទេហើយការផលិតពីវេរីគីសនីគឺ33%ពីភ្យូងថ្មប្រាក់ បរិមាណប្រហែលជា32%ការនាំចូលពីប្រទេសជិតខាង រួមមានទាំងប្រទេសថៃឡាវវៀតណាមមានប្រមាណជា35%ព្រមទាំងបានមកពីធម្មពលផ្សេងផ្សេងទៀតប្រមាណ2%លោកបានបន្ថែមទៀតថាខ្ញុំគិតថាទោះបីជាបច្ចុប្បន្ននេះ ប្រេងចុះប៉ុណ្ណឹងក៏ដោយ បើសិនជាយើងផលិតអាគិសនីដោយសារប្រេងប្រហែលប្រេងរាល់ថ្ងៃមានតម្លៃលើសបច្ចុប្បន្ននេះបច្ចុប្បន្ននេះបងប្អូនប្រជាពលរដ្ឋដែលទទួលបានការផ្គត់ផ្គង់ពីបណ្ដាញជាតិក្នុងបរិមាណ90%អ្នកទាំងឡាយដែលបានទទួលការផ្គត់ផ្គង់ពីម៉ាស៊ីនតូចតូចនៅតាមជនបទថ្លៃភ្លើងរៀងខ្ពស់ ខ្ពស់ជាងតម្លៃ2000រៀលបើយកប្រេងទៅផលិតជាអគិសនីនៅលើស2000រៀលនាបច្ចុប្បន្នលោកបានបន្ថែមទៀតថាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាពង្រឹងបណ្ដាញជាតិឲ្យទៅដល់ប្រជាពលរដ្ឋនៅតាមជនបទ ដោយផ្ដល់តម្លៃសមរម្យដល់ពួកគាត់លោកបានបញ្ជាក់ថាសប្តាហ៍ថ្ងៃនេះអត្ថប្រយោជន៍ដែលប្រជាពលរដ្ឋកំពុងតែទទួលបាន នោះគឺការប្រើប្រាស់លើស200គីឡូវ៉ាត់ម៉ោងឡើងទៅមានតម្លៃត្រឹមតែ700រៀលក្នុង1គីឡូវ៉ាត់ម៉ោងហើយការប្រើប្រាស់ក្រោមនេះ វាអាចចុះរហូតដល់តម្លៃត្រឹមតែ380រៀលក្នុង1គីឡូវ៉ាត់ម៉ោងជាដើម មន្ត្រីជាន់ខ្ពស់រឿងនេះក៏បានពន្យល់ថាអាគិសនីកម្ពុជាបន្តការរកស៊ីទៅតាមការកំណត់ថ្លៃអាគិសនី ដោយអាជ្ញាធរអាគិសនីកម្ពុជាគឺដើម្បីធានានិរន្តរភាព នៃការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋពីព្រោះប្រសិនបើអ្នកប្រើប្រាស់ចង់បានតម្លៃថោកហើយមិនមាននិរន្តរភាពពេលនោះណាមួយនឹងអស់អាគិសនីប្រើប្រាស់ទាំងអស់គ្នាជាមិនខាន តើអ្នកអ្នកអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះអត្ថបទព័ត៌មានមួយនេះបើសិនជាចូលចិត្តសូមជួយ Subscribe នៅ Channel នេះផងកុំភ្លេចចុច Subscribe នឹងអ្នកមួយអរគុណជម្រាបលាជួបគ្នានៅ